បើសិនតែច្បាប់នឹងជិញពិតមែនយកច្បាប់អង្គការសហជីវជាតិស្ដីពីជនជាតិដើមស្ដីពីសិទ្ធិមនុស្សហ្នឹងយកទៅបញ្យល់ឲ្យពួកកអកងអាងរៀងសាហ្នឹងដែលនៅតំបន់ជ្រួញោហ្នឹងឲ្យវាយល់ថាអ្នកឯងយល់អាសិទ្ធិហ្នឹងទេបើយល់សិទ្ធិហ្នឹងអាសិទ្ធិអ្នកឯងជិញមកច្បាប់ហ្នឹងគឺជាច្បាប់បំពេញនៃសិទ្ធិហ្នឹងទាំងអស់ហើយខ្ញុំនឹងប្តឹងអ្នកឯងទៅតាមអាសិទ្ធិដែលអង្គការសហជីវជាតិហ្នឹងជិញមកឲ្យអ្នកឯងទទួលនៅផលអាក្រក់ដែលអ្នកឯងកំពុងតែធ្វើនឹងវាមិនត្រឹមត្រូវទៅតាមស្រងដើរ អន្តរជាតិទេបាទនៅ ក្នុងโลกនេះគ្មានអ្នកណាមួយអឺគិតថាសេចក្តី ប្រាថ្នារបស់ខ្លួនហ្នឹងឲ្យคล้ายទៅជា មនុស្សនៅក្រោមការគៀបសង្កត់របស់គេទេអញ្ចឹងទេបុគ្គលទាំងឡាយហ្នឹងក៏មិនចង់ឲ្យមានការលំអៀងទៅលើអ្នកណាមួយដែរ អញ្ចឹងការរស់នៅដោយសុខដុមរមនាបានអាស្រ័យទៅលើការយកចិត្តទុកដាក់គ្រវៀងគ្នានឹងគ្នាយើងនិយាយនេះចង់លើកទឹកចិត្តដល់រដ្ឋាភិបាលវៀតណាមនឹងផងដែរថា ប្រជាជន ខ្មែរក្រមក៏ជាប្រជាជនរបស់រដ្ឋមួយដែរទោះបីប្រជាជននឹងជាសាសជាតិខ្មែរក្រមជាសាសជាតិចាមក៏ដោយថ្មីត្បិតតែយើងជាអាណានិគមនឹងបានធ្វើការត្រួតត្រាមកលើសាសជាតិទាំងពីរនោះ ដោយសារការវាយរំលើបសិទ្ធិយួរទឹកដីរបស់គេបណ្ណោហើយមានអឺមានអំណាចហើយមកធ្វើការងារគៀបសង្កត់ទៅលើផ្លូវចិត្តផ្លូវកាយរបស់សត្វសត្វទាំងពីរនោះទៀតវាមិនគួរណាឲ្យបងប្អូនខ្មែរក្រមយើងនឹង នៅតែទទួលរងគ្រោះនៅអាអតិពលទាំងឡាយនោះទៀតទេពីព្រោះខ្មែរក្រមយើងសម័យនេះគួរតែយល់ដឹងអំពីសិទ្ធិទាំងឡាយដែលអង្គការសហជីវជាតិគេចែងចេញមកហ្នឹងដោយដោយសារគេមើលឃើញនៅអាទង្វើអយុត្តិធម៌មួយចំនួនដែលទទួលរងគ្រោះពីរដ្ឋាភិបាលនានានៅក្នុងពិភពលោកហ្នឹងមិនត្រឹមតែប្រទេសវៀតណាមមួយទេមានប្រទេសមីយ៉ាន់ម៉ាភូមាជាដើមហ្នឹងថៃជាដើមហ្នឹងក៏មានគៀបសង្កត់លោបសិទ្ធិទៅលើជនជាតិ អឺរ៉ូហីងយ៉ាជនជាតិមូស្លីមចាមជាដើមហ្នឹងក៏ដូចជាខ្មែរក្រមអញ្ចឹងដែរអញ្ចឹងទេសូមឲ្យខ្មែរក្រមយើងហ្នឹងយល់នៅអាគំនិតដែលយើងបាន ចំណេះដឹងអំពីសិទ្ធិជនជាតិដើមបូកជាមួយនឹងសិទ្ធិមនុស្សទាំងឡាយហ្នឹងយកមកប្រើប្រាស់សម្រាប់ការតវ៉ានៅអវ័យមួយដែលខ្វះខាតក៏ដូចជាចង់មិនយល់ទៅឲ្យរដ្ឋាភិបាលវៀតណាមយល់ថានេះដែលជា ចំណុចខ្វះខាតរបស់រដ្ឋាភិបាលវៀតណាមដែរដឹកកំពុងតែដឹកនាំរដ្ឋអំណាចដឹកនាំប្រជាជនហ្នឹងមិនតាន់ទៅតាមស្តង់ដារនៃអន្តរជាតិនៅឡើយទេអញ្ចឹងខ្មែរក្រមគួរណាស់តែរៀនសូត្រច្បាប់ទាំងពីរហ្នឹងឲ្យច្បាស់លាស់ហើយយើងអាចមានឱកាសបញ្យល់ដល់អាអាជ្ញាធរដែនដី វិជាច្បាប់ ថ្មីថ្មីហ្នឹងមកទៅបញ្យល់វាហ្មងថាណែស្គាល់អាច្បាប់នេះទេបើស្គាល់ច្បាប់នេះត្រូវតែលុបអាច្បាប់ណែហ្នឹងចោលហ្នឹងចំណុចហ្នឹងដែលខ្ញុំចង់អំពាវនាវទៅយុវជនទាំងអស់ថាបើសិនអាច្បាប់ហ្នឹងជិញពិតមែនយកអាច្បាប់អង្គការសហជីវជាតិស្ដីពីជនជាតិដើមស្ដីពីសិទ្ធិមនុស្សហ្នឹងយកទៅបញ្យល់ឲ្យពួកកអកងអាងរៀងសាហ្នឹងដែលនៅតំបន់ជ្រួយញួរហ្នឹងឲ្យវាយល់ថាអ្នកឯងយល់អាសិទ្ធិហ្នឹងទេបើយល់សិទ្ធិហ្នឹងអាសិទ្ធិអ្នកឯងជិញមកច្បាប់ហ្នឹងគឺជាច្បាប់បំពេញនៃសិទ្ធិហ្នឹងទាំងអស់ហើយខ្ញុំនឹងប្តឹងអ្នកឯងទៅតាមអាសិទ្ធិ ដែលអង្គការសហជីវជាតិនឹងចេញមកឲ្យអ្នកឯងទទួលនៅផលអាក្រក់ដែលអ្នកឯងកំពុងតែធ្វើនឹងវាមិនត្រឹមត្រូវទៅតាមស្តង់ដារអន្តរជាតិទេហើយទី1ទី2ទៀតរដ្ឋាភិបាលអ្នកឯងនឹងក៏មិនអាចឲ្យអ្នកឯងនឹងចេញអាច្បាប់នឹងមកដែរនេះជាអឺទង្វើអាក្រក់របស់អ្នកឯងនៅតំបន់ដែលចង់ញោកមកកាត់ហ្នឹងដែលប្រជាជនមិនសូវយល់ដឹងអំពីភាសាហ្នឹងណែឯងជ្រៀតឱកាសហ្នឹងណែឯងធ្វើបាបតែប្រជាជនណាដែលនៅតំបន់ដែលកំពុងតែតវ៉ា បាត់ភាពសេរីភាពរបស់ខ្លួន យកសិទ្ធិទាំងអស់ហ្នឹងមកតវ៉ាអ្នកឯងជាងច្បាប់មួយហ្នឹងមកពៀនសង្កត់អញ្ចឹងទៅឲ្យយុវជនយើងយកច្បាប់ហ្នឹងទៅសួរវាវិញ ហើយទៅតវ៉ាជាមួយវាឲ្យវាហ្នឹងដឹងថាខ្មែរក្រមបច្ចុប្បន្ននេះមិនមែនដូចខ្មែរក្រមសម័យបុរាណទៀតឲ្យតែគេចាប់ទៅណាទៅហ្នឹងគេរុញទៅណាទៅហ្នឹងគេឲ្យធ្វើអីធ្វើហ្នឹងទេអញ្ចឹងចំណុចនេះដែលជាចំណុចសំខាន់ សូមឲ្យបងប្អូនយើងយកច្បាប់ទាំងឡាយដែលជាច្បាប់មូលដ្ឋានស្ដីពីសិទ្ធិជនជាតិដើមនិងសិទ្ធិមនុស្សនេះយកទៅប្រើប្រាស់ដើម្បីជាការងារតវ៉ាជាមួយនឹងច្បាប់ថ្មីដែលចេញមកនោះ